ឹងភ្នែកស្រងចង់គ្មានមូលហេតុព្រោះតែហេតុអ្វីចិត្តស្រី អូនផ្លឹងបដូរលឿនម្លេងមីមេថ្ងៃនេះប្តេញក៏ទុំបងចោលប្រាំបានទេចាំងចាញ់ទៅស្ងាន់ស្ងាន់បានគ្មានដំណឹង ដឹងដែរថាស្នេហ៍មួយនេះវាមិនអាចនឹងទៅរួចហេតុអ្វីអូនផ្ដល់ក្តីសង្ឃឹមឲ្យបងលែសប្បាយមែនទេពេលឃើញបងត្រូវឈឺចាប់ ក្នុងទ្រូងអូនណែនស្ទើរស្លាប់ពេលបានពៀលបើ យើងមិនគួរស្គាល់គ្នាតាំងពីដំបូងមកម្ល៉េះស្គាល់អូនបងឈឺស្គាល់អូនទាំងភ្នែកចេញស្រងមកមិនដឹងខ្លួន បើដឹងថាមានថ្ងៃនេះហេតុអ្វីឲ្យបងស្គាល់ស្ងួនហេតុអ្វីហេតុអ្វីប្រំបានទេ ចេញហេតុអ្វីចូលក្នុងជីវិតបងឲ្យបងស្គាល់ក្រុមរួជាតិសើមកពេលបានបងអូនពីបងធ្វើចិនមុំផ្លែលំអូនចេញពីបេះដូងពួកយើងចាំបាញ់ឲ្យស្គាល់គ្នាពីដំបូង ពេងដុំធ្លូធ្លាខ្ទិញខ្ទាំក៏ព្រោះតែមានស្ងួនចូលមកបងរៀនឲ្យចេះស្រឡាញ់ចេះឈឺចាប់ខ្លួនជាប្រតែចេះស្រងទាំងភ្នែកដូចជាស្រីគ្មាននៃអ្វីដែលត្រូវចាំគេវវិញ យើងមិនគួរស្គាល់គ្នាតាំងពីដំបូងមកម្លេះស្គាល់អូនបងឈឺស្គាល់អូនទាំងភ្នែកចេញស្រងមកមិនដឹងខ្លួន បើដឹងថាមានថ្ងៃនេះហេតុអ្វីឲ្យបងស្គាល់ស្ងួនហេតុអ្វីហេតុអ្វីប្រមាណទេ ចូលក្នុងជីវិតបងឲ្យបងស្គាល់ក្រុមរួជាតិសូវមកពេលបានបងអូនពីបងធ្វើចិនមកផ្លែកលំអូនចេញពីបេះដូងពួកយើងចាំបាញ់អីស្គាល់គ្នាពីដំបង បងឈឺស្គាល់អូនទាំងភ្នែកចេញស្រងមកមិនដឹងខ្លួន បើដឹងថាមានថ្ងៃនេះហេតុអ្វីឲ្យបងស្គាល់ស្ងួន ហេតុអ្វីហេតុអ្វីប្រមាណទេបើគង់នឹងដើរចេញហេតុអ្វីចូលក្នុងជីវិត បងឲ្យបងស្គាល់ក្រុមរួជាតិសៅមកពេលបានបងអូនពីបានធ្វើចិនមកផ្លែកលំអូនចេញពីបេះដូងពួកយើងចាំបាញ់អីស្គាល់គ្នា